អើយចោលហើយអាស្លោយណាមកស៊ីពោតបោះចោលស្នូលមុតកង់ឡានអញខ្ទេចខ្ទីអស់លេងអើយនឹងសំណាងល្អចេះបែកម៉ួយបើបែកទាំងបូនអានមិនវេទនាខ្លួនអើយក្រុមសែបដល់មកជួបសង្សារទេដឹងវាចាំចិត្តដាច់ខ្យល់អើយទៅហូបកដាអនាម័យជូតមុខទីសិនបែបញើសជោគ Bắt cả đá đá nó lên chết, à, câu cho o liêng liêng liêng Vì liêng cho ta cả đá nó lên Ơi Alo Alo ờ, em à Ừ anh à Ừ nơi cha mẹ nó bà lấy nợ tư là bay nữa Ừ. ừ à cái lái nó ờ ờ ờ ờ à cả na ra nâng ờ ờ ờ ờ cái lái nâng à nó trăm nâng ừ ừ bye bye ừ ok nát ấy mà chưa cả lái gì đấy ham thu vậy ná à đây cả lái cả pha na gá cái lên là bay này này sao chân chân phải cắt Yeah. <laughs> សบายចិត្តមែនតើអូយបងឯងនេះអូនចាំបងមកផឹកហើយអូនកំពុងតែហត់នៅដល់អូនមកតែដោអានចឹងដូចមានកម្លាំងព្រឺហ្មងផងសំឡាញ់អូននឹកមកមកស្អប់តោះបងតោះជិះទៅកន្លែងហ្នឹងទៅណាទៅណាទៀតទៅណាទៀតទៅមុខទៀតទៅមុខស្កូតចូលអីបើឡានបែកកង់អត់តន់ចាប់កង់ចូលហងស្អីគេឡានបែកកង់អឺ ចុះទៅមើលវាទេសិនអឺអូនឯងមើលឃើញកង់បែបផ្ទិតអត់បងឯងនេះចំណាត់ឲ្យទៅជួបអីនោះហើយឲ្យមកជួបនៅនេះវិញឥឡូវដើម្បីកុំឲ្យពិបាកយូរអូនឯងទៅអង្គុយនៅក្នុងឡានកុំឲ្យខូចសាច់ Ờ, tôi gọi bông thơm lùm bạp mà này ai đã con mà này ai sao đâu Chẳng có man ta Ờ, châu Anh sợ tính là món xung lang Ờ, ờ, sâu đi Mà anh đập bên đây đi ăn châu à Chồng Anh kể là si con anh ba rồi Sao mày chứ sao mày Sao kê Sao កង់ឡានហ្នឹងមកទៅចេះណាយកកង់ទៅអូយបងឯងនេះចំត្មងបើតាមកលាជើងលេតនាងឯងនឹងសោយសតហ្មងខ្ញុំសោយអីខ្ញុំហេងហេងមើហេងមិនបាត់កង់ឡានណានទេអូយខំទៅខ្លួនចាំមកផឹកឡានឲ្យកង់ទៅថយចេញទៅមិនក៏ដាញ់ខ្ញុំទៅស្អីសោយអាចចង់ស្អីបើមិនអត់មុជទឹកទេខ្ញុំងូពីងងាយទៅអើអាមុជមុជតែតែសង្ស័យអត់ដោះកលៀនទេអូយបងឯងនេះ ទៅសើចនាំអានទៅដាច់អូនមើលណាអានស្រាប់បាត់កូនបាត់ឡូវអូនទៅអូនណាឌីឌីបើវាយកអាកង់ឡានហ្នឹងទៅវិញមិនយកអាហ្វ្រែមគ្រាប់នោះផងអត់វាអស់ទាំងអស់ហ្មងដែរ អាឡូខាងណាណាអាឡូអឺលោកវលីបាទខ្ញុំខាងណាខាងវលីបាទលោកវលីឯងអត់ចូលមើលខ្ញុំទេចូលមើលអីចូលមើលឃើញឡានទូយបែកកង់អត់ខូតកង់ឥឡូវអាណាលោតកង់បាត់អាហ្នឹងឡានរបស់លោកឯងតើបែកបែកទៅខ្ញុំវលីមិនបានមើលកង់ហ្នឹងទេអើចឹងបានហើយប៉ូលីសស្ដីឲ្យទៀត Alo, nghe ai tiếng à? Alo, alo, phải lấy à? Dạ mấy. Bà chạy đang ngừng làm sao mấy chúng ta sẽ luôn ai mà này. Ờ côn sợ. Hừ, đừng thử mấy bà mà tô đâu sủa ô. Ê, anh mày đâu? Thôi cà phê ơi mà cái đặt cái tiêu oxy, cái xí sai chặt thì mới nói là lì. អើយបបាបបាមែនទេដល់ខាងពេកមើលកសែតប្រជ្រាទៀតអានហេមកនេះអានហៅកាទៀវមកស៊ីខាងទៅឲ្យដឹងអានអ្នកមានអត់ឲ្យស្មានអានអ្នកក្របាទទៀវអស់ហើយមាននំបងសាហាយផ្លិចចាស់ចាស់ ôi asco à, cho tiêu tăng phở có phải bán nó ăn cho xây bia họ bán ăn nó mà hơn cơ sở ha Ê Ê xong tay phán á Xong thì phải là luôn slow chứ không Mua mua đá thơm mà ngồi Rồi mỗi anh em bên con trâu Hả? Anh sẽ anh Phật sao mới nổi đây? Ôi, phải sạp sao ba chân à? Mà câu mà anh? Mà rồi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 បាយបាយស្អាតហើយអូយម្ដុំសាច់អ៊ីតាលីវាទាត់មកស្កោតយកទាត់ឲ្យខុសបានហើយទៅឆ្ងាយម៉េចបាយជើងបាយចិត្តចិត្តបានហើយគូអអាណិតវាដែរគុំដែរពូអើអរគុណច្រើន ព្រោះអាណិតវាដែរវាយស្បែកជើងមួយថ្ងៃបាន100ហើយចាំមួយអាទិត្យវាសល់លុយប្រហែលគិតថ្លៃស៊ីថ្លៃអីបែកអស់5 600លោកអត់ទៅលុយទៅដាក់ទៅលុយធ្វើអីទៅលុយចប់ហើយអាយកលុយមិនបើអានអត់ស្បែកជើងពាក់អាយមិនមើលទេស្បែកជើងទៅណាទៅស្បែកជើងអាណោក្មេងវាយសារាហើយហេអត់គេផងនេះ mày đọc thơm lên đâu chết chết đang tăng, tao hôm mình thế nè lươn tí nhá, câu đây đâu mình biết ăn ăn ăn ăn ăn trường anh sao bài trường anh mày nó mới quay ra làm mà rồi cái vô mày trường tí chứ ở phòng anh ở hà thành phố này anh chưa sao? anh ăn điểm nha, ăn miên thôi đấy đốt chưa phải co đâu à anh lôi gì phải co chưa đây anh bơ ăn nó cái đà so tham anh nụ, à so nụ. hả អាផ្លូវមួយកណោមិនបើកអាគុយដល់លបងនេះហើយមកទៅផ្លេហេស្គួតទេខ្ញុំបើកបើកឯនេះនេះនេះមានបើកឡានស្គួតទៅផ្លូវមិនបើកមកបើកមុខផ្ទះលើបើថាភ្លើយើងនឹងភ្លើយើងអាយស្គូទៅផ្ទះសបាយណាស់នៅហ្នឹងអាយមកអង្គុយឡើងនេះផ្ទះខ្ញុំដែរ ទេឯងនៅហ្នឹងមុនទេខ្ញុំឲ្យមុនទេឯងតែឥឡូវទេអានហើយចង់មិនឲ្យជួយដឹងទៅហូតទៅហូតទេណានៅហើយអត់លឺសភេឡានទេសភេឡានអញចិត្តដៃខ្យល់មែនទេអាណាចំណាំឡានលោកអូឯងអត់ស្គាល់ឡានឯងពីមុននេះអើបបែកគ្នាយូរហើយប្រហែលឆ្នាំហើយថ្ងៃក្រោយបើដឹងចឹងឃើញឡានមកសាប់តាមស្វាអានជួយឲ្យចឹងឲ្យខ្ញុំសុំនៅនឹងផងមកអត់អត់អើនៅបានតែហាមស៊ីច្រើនហឹម អាណាស្បែកជើងស្បែកជើងអាណាអ្នកខាត់សារ៉ាស្បែកជើងចូលបានតើនេះមិនចំជាថោកថោកមែនអាថោកហើយហើយអកោយកោអញយំនឹងអញមិនស្ដាយស្ដាយជើងស្ដាយអី អញស្ដាយកង់ឡានអញស្អីវាបែកដល់ពេលបែកទៅអញដោះប៉ះអញឡើងចូលក្នុងឡានអាផ្លេតចុះមកវិញអត់ឃើញវាលួចបាត់ស្អីកង់ឡានបាត់ទៀតអើមួយក៏ភ្លើយភ្លើយភ្លើយភ្លើភ្លើភ្លើភ្លើភ្លើភ្លើភ្លើមានឡានឡុងកសើជីធ្វើឲ្យអាណិតដោះកង់ឡានឲ្យចោលលួចកង់ឡានអញដឹងហើយអញហែមិតក៏មកធាក់អញវិញវាហួសចិត្តគាត់តែហួសចិត្តឯងអញចង់ស្លាប់ហ្នឹង យកពីហួសចិត្តនឹងកង់ឡានថ្លៃអាហ្នឹងថ្លៃណាស់ស្ពតណែណែណែមកគ្រប់ជាងពី300ដុល្លារណែណែមិញមកសឡុតអញចឹងបោះអញតាលុយអញមានទិញដែរមិញសឡុតអញសបើមែនស្ដាយជួអើអាចេះស្ដាយចឹងល្អចេះចូលស្ដាយអញចឹងតែចេះបាទនៅសមួយអញអត់អញអត់នៅសមួយនិយាយលេងនិយាយមែននិយាយមែន អើយអរគុណហើយបាននៅជាមួយលោកអ្នកមានហើយលើកអញតែពីរដងទៀតដល់កហើយចឹងឲ្យខ្ញុំនៅជាមួយហ៎អើនៅជាមួយប្រាក់ខែអានោះឲ្យ30ហើយយកអត់ស្អីឲ្យ30អើមួយខែធ្វើការចង់ងំ30ដុល្លារអីយយអញឲ្យចឹងតាមិនចេះអើយមិនមិនអាចអញបែបែដែរទៅណាបាន30ដុល្លារដូចជាហួសពេកហួសមិនប៉ុណ្ណឹងអញឲ្យហួសមិនភ័យយល់ភ័យយល់ភ័យយល់ mập hì mày bây giờ vào xong à là bao thuy à anh bảo làm trâu bà bà chơi nhỉ bà có nhận khứ là luôn xa không ấy là luôn cái chúng tôi được mua tay à, cái à rồi mốt đánh mốt tay. nè có vẻ cái chiếc bò này xa làm chiêu rồi ăn làm xa mình tên nè, quần trà bàn tấu anh đã là tao là anh mơ rồi nó chọt nó mơ anh mơ má anh mơ khơi rồi sao má sao năm phải lo ai luôn cắn tay luôn cắt tay do đặt chọn lấy ui cái mà tung tăng này là mua nó đấy ờ vì nó mua nó này là thư sợ nó than lâu vậy ngon trời đẹp bật đẹp cho tôi tâm này chúng ta tôi muốn ảo lại chúng ta muốn anh xua lại cay ăn cay nè có giúp anh cay anh tao mông mà thế sao sao tao châu sờ đa chú ui anh thôi lúc tao lúc lúc chân ai nó tẹt trong ngon mày nữa trời ơi anh đại nguyên bà đang mơ là đủ hết rồi anh <laughs> chung ទៅនៅក្នុងនឹងវិញនឹងតែបានប្រាំទឹកហ្នឹងឯងមួយជាមួយតែបផ្លែតហើយផ្លែតហើយនេះនៅងាប់ប៉ុណ្ណឹងបងឯងឈឺពោះអូយអូយបងបាត់ងាប់បាត់ហើយស្រាយទៅសមកក៏ខលអូអូយកុំពោះហេមកđây rồiមកđâyឯហ្នឹងស្គូទៅឯហ្នឹងកន្លែងហ្នឹងតែចោលណែ បើទុកស្អីនៅនេះត្រជាក់ជាងពុំជុំពោះហើយជុំពោះកថោមានអាហ្នឹងទៅអូយដូចស្គួតចឹងអូយរើអត់ដឹងខ្យល់ទេមែនមួយដេកចំនេះបានកន្លែងដេកស្រួលចឹងពេលចោលចំចូលលូចូលក្រំរកអានអត់ឃើញនេះគេគាត់តែរងចាំមើលដែលមកត្រូវទិញដីអូយខ្ញុំមិនគ្រាន់តែឈរលក់ ឈើលក់ដីឈើលក់ដីយូរយូរទៅលក់ដូចថាវាលែងចង់ទៅថ្លៃដីហ្នឹងវាចង់ទៅជាដែកនេះមកវិញទៀតបានជាថាប្របាក់ហូចដល់ចឹងទៅម៉ួយនោះក៏មិនឃើញមកហើយឈរខ្ញុំយូរយូរក្បាលទេវាមិនសូវមានសក់ផងដូចថាត្រូវថ្ងៃមកទៀតអូយចង់ផេះផេះកាហែងដូចដីចឹងបានថាដីគឺថាបើសិនជាថាអូឲ្យចំកន្លែងហ្នឹងថាមួយឡូគឺថាដើរមើលដីខ្ញុំគឺថាទាំងអស់ហ្នឹងហ្មង សាងសង់អីបានកំ pl េយ៉ាងមកហើយមើលមើលមើលខាងណោះខាងណោះនេះគេដីគេតូចគ្រាន់តែទិញគេធ្វើចាស់ល្វែងអីកាត់ជាកង់ជាកង់បើត្រីវិញកង់ជិចជិចជិចអើខ្ញុំអត់ទេបើដីខ្ញុំมันអាចធ្វើជាផ្ទះល្វែងទេបើទិញផ្លឹបមកសង់ជាស្វីឡាអញ្ចឹងតែហ្មងម្ល៉េះហើយដូចថាដីខ្ញុំវាត្រូវបានជាងអញ្ចឹងបានថាដីខ្ញុំ កាលណាបើសិនជាគេទិញទៅវាមិនមែនធ្វើមកធ្វើអីផ្ទះល្វែងកតោបកតោបកប៉ិតកប៉ិតចឹងអត់ទេសង់ជាស្វីឡាឬក៏ជាភូមិគ្រឹះអីធំធំចឹងត្មងហើយកាលណាដល់យើងនៅវីឡាវាតិចសាច់តិចឈាមអូយស្អាតអូអាឡូបាទបាទជំរាបសួរបាទ បាទអូខ្ញុំនឹងហើយសានម៉ៅបាទសានម៉ៅសានម៉ៅសានម៉ៅនឹងហើយនឹងហើយនឹងហើយនឹងហើយអ្នកលក់ដីបាទហើយមិនដែរបាទហ៎អូហ្នឹងហើយម៉ាឡូគឺថាបើនិយាយពីទំហំនៃទឹកដី របស់ខ្ញុំម៉ាឡូ10000ម៉ាឡូ10000ម៉ាឡូ10000អាចសង់ជាស្វីឡាបានបាទហ៎ប្រមាណ 3000អូយ5ធុងហើយគ្រាន់តាគ្រាន់តានៅក្នុងបាតស្រះហ្នឹងក៏តិចមិនបានតែមួយឡូ3 3000នោះអូយជួយមិនបានទេហ្នឹងឲ្យឡើងតិចមកអូជួយបានអញ្ចឹងបានបានអូអញ្ចឹងមិនអាចតថ្លៃទេទេខ្ញុំអត់អាចចូលបានបាយអឺស្អីយាយ ឲ្យ3000មើលគ្រាន់តែដីខ្ញុំវាល្វឹងចឹងស្អីគ្រាន់តែបាត់តពាំងទូចមួយក៏គេមិនលក់បានផង3000ឯស្អីមកឲ្យ3000ស្អីសូម្បីតែដីមកបកីបើគិតពីទំហំទឹកដីក៏វាមិនមែនលក់បានត្រឹម1000ហ្នឹងដែរណែណែអានឹងមូលហេតុអីដែលគេឲ្យមកលោ3000ហ្នឹងអូ មូលហេតុមកពីដីយើងនឹងវាគ្មានជីវជាតិហើយស្អីដីលបងឯងនឹងដាក់ពីជេងហីមិនមែនដាក់ពីជេងទេប៉ុន្តែដីវាមានដីគេហៅហាងជេងដីដែល អត់ហាងឆេងវាមិនហាងឆេងវាមិនអត់ហាងឆេងលបងឯងបកស្រាយឲ្យខ្ញុំស្លាប់អស់មើលយើងវាសិតតែអ្នករស់ស៊ីលក់ដីដូចគ្នាទេរួចដីទាំងអស់គ្នាហ្នឹងដែលដែលបានមកហ្នឹងក៏យើងមិនមែនបានមកដោយយកពីពោះម៉ែពោះអីមកដែរគឺយើងទិញពីពួកអ្នកស្រុកអ្នកស្រែទិញថោកលក់ កុំថ្លៃពេកបានវាដាច់អូចុះបើសិនជាយើងមិនរកស៊ីអញ្ចឹងបានអីដូចថាបង្កបង្កើតថែមទៅឲ្យវាខ្ពស់អូយបើយើងទិញមក1000លក់500អូយមិនចំណេញទេគេចំណេញដែរបើចំណេញតិចការទិញនោះតែ500ដែរអីខ្ញុំទិញនោះវាវា1ឡូវា9000ឈប់ឈប់ឈប់ស្ងាត់ហាងឆេងខ្ញុំអូនឯងចាំស្ដាប់មើលពីឆេងហ៎អឺ អាឡូបាទបាទខ្ញុំនឹងហើយវីតាមីន C បាទបាទបាទរួចមានការអីដែរហើយអូតាក់តងដីត្រូវម៉ាច់ហើយត្រូវម៉ាច់ហើយបាទអេសំដីខ្ញុំហើយវីតាមីន C មិនមែនសាន់ម៉ៅទេបាទសាន់ម៉ៅខ្ញុំសាន់ម៉ៅគ្រាន់តែថាអើដីប្លង់វាជាប់គ្នាហ្នឹងហើយបាទបាទអូអញ្ចឹងត្រូវការដីខ្ញុំហ៎អូដីសាន់ម៉ៅហ្នឹងវាអត់មានគេហៅថា ស្អីជីវជាតិទៅដូចខ្ញុំណែអូនម៉ែអើយជាប់ងាត់ជាមួយញាតិជិតខាងតិចបាទណែត្រូវការប្រមាណប្លង់ណានិយាយប្លង់កុំនិយាយលោព្រោះដីខ្ញុំវាធំជាងដីសាន់ម៉ៅនឹងវាដូចថា9ហើយទៅ5 10អីណោះបាទប្រហែលឲ្យប្រហែលមួយប្លង់ប្រហែល ចុះមិនកាត់ថ្លៃគេសិនទៅអេចេះមែនណែចេះចេះសំទោសណែមានមនុស្សវិកលចរិតមួយនៅក្បែរបាទសំទោសណែហ្នឹងហើយបាទថាម៉េចអូយកពីប្លង់ហេបានមានបញ្ហាពីប្លង់ជូនបានជាទីពេញចិត្តបាទណែហើយណែអូតម្លៃហ៎បាទតម្លៃណែ9000 900បាទ9900ដុល្លារបាទហ្នឹងបាទហ៎ហ៎ហ៎ឲ្យ2000ហ៎2000យេហេណែ2000ធ្វើតែមកបានផងយេយេ2000រត់ទៅណាទេចុះបាយដីដែលមានជាតិប៊ីចេងឲ្យ9500ឲ្យ2000 គ្រាន់តែទូរស័ព្ទហ្នឹងក៏វាសេរីវាខុសគ្នាដែរហើយស្អីដីប៊ីចេងអី ទៅវាមួយណែកុំបានចិត្តពេកស្អីសិតតែទូស័ព្ទសេរីខុសគ្នាអីវាមិនស៊ីសងនឹងអាឡៃសេរីខុសអីទេវាស៊ីសងនឹងការតាកតងគ្នាទេអួតដីវាមានយីអ៊ុនដីវាមានហាងឆេងដីដែលវាអត់យីអ៊ុនគេឲ្យ3000ដីដែលមានយីអ៊ុនគេឲ្យតែ2000 3000នេះគេគ្រាន់តែចង់និយាយថាកក់ឲ្យមុនទេគ្រាន់តែថាមកដល់ អាចកក់2000បានទេតែខ្ញុំមិនព្រមរឿងដីលបងឯងវាមិនខ្លាំងជាងខ្ញុំទេឃើញទេដីដែលវាមានជាតិរ៉ែច្រើនគ្រាន់តែជូនមកកកកកវាដុះទៅជាដែកដល់ពេលដុះដែកទៅគេធ្វើ ផ្ទះធ្វើឡានធ្វើស្អីស្អីគេយកដែកហ្នឹងយកមកធ្វើយល់នៅបើអញ្ចឹងដីកណោហ្នឹងតិចទៀតទៅជាដែកទៅជាដែកទាំងអស់ឃើញទេលបងឯងឃើញទេលបងឯងឈរចិត្តមើលឈរចិត្តមើលខ្ញុំផ្ទាត់ឲ្យមុតកកូតមួយកុំកុំកុំកុំកុំកុំសាកមើលនេះនេះនេះនេះខ្លាច់លេខដីទៅជាដែកមែនណាសាកមើលទៅណែណែណែរឹងទៀតរឹងទៀតដីខ្ញុំគឺដីហ្នឹងណែ ដល់វាយូរទៅទៅជាដាក់អីចេះមានបញ្ហាអីស្អីគេណែបោះទៅខាងនោះធ្វើអីខាងនោះវាទលៀបជាងអីអូជួយបានទេងាប់ហើយហើយចេញទៅលុទៅក្បាលងាហើយស្អីមកប្រមូលស្អីហើយចេញណែអីអូយអេលើកចំនួនហើយ កុំនិយាយនិយាយធម្មតាគេធ្វើចំនួនវាត្រូវការចំណេញអូអាយ៉ាបងពីរនេះហើយកំពុងអីនិយាយអីរៀបរាប់អីពីអីកំពុងតែកំពុងតែលក់ឈោឈោឈោតាមតាមខ្លាតខាងនោះខាងនោះខាងខ្ញុំឥឡូវគឺថាខ្ញុំសុំសួរបងទាំងពីរថាខ្ញុំមានដីលក់ទេខ្ញុំនឹងគឺថាមកមករត់ទិញដីខ្ញុំនឹងហើយខ្ញុំនឹងទិញដីខ្ញុំចង់វាមិនខុសទេគឺថាអញ្ចឹងអត់សុំទោសមិនថា ខ្ញុំវាលាដៃបានដូចថានេះដីខាងខ្ញុំមិនមានជាតិដែកចឹងហ្មងដាក់បោកចឹងហ្មងនាងឃើញទេឃើញដុសដែកដែកហ្នឹងវាគ្មានបានតម្លៃអីទេដែកនឹងអនាគតវាទៅជាអេតចាយហើយនាងអ្នកដីខ្ញុំមកខាងនោះឃើញនោះមកដុសព្រៃធប់